ورحمة الله وبركاته إن الحمد لله وبه نستعين أشهد أن لا إله إلا الله وحده لا شريك له وأشهد أن محمدا عبده ورسوله اللهم صل وسلم على نبينا محمد وعلى آله وأصحابه أجمعين أما بعد فيا عباد الله اتقوا الله أوصيكم وإيا بتقوى الله فقد فاز المتقون មីមីកោមស្លីមីនដល់មុស្លីម៉ាទាំងអស់ជាទីគោរពរាប់អាន អស់រយៈកាលដ៏យូរដែលយើងទាំងអស់គ្នារស់នៅក្នុង ស្ថានភាពភ័យខ្លាចដោយសារមាន បញ្ហាមួយដែលយើងទាំងអស់ស្គាល់ថាជាជំងឺមួយដ៏កាចសាហាវដែលយើងទាំងអស់គ្នាភ័យស្ទើរតែហ៊ានចេញពីផ្ទះអញ្ចឹងមីខ្លះក៏គាត់បានតាមដានទៅតាម Facebook បានលឺទួនទួនយើងទាំងអស់បកស្រាយអំពីហុកុំ Shariat Allah Subhanahu Wa Taala មីខ្លះក៏អត់ចេះក៏អត់បាននេះក៏ភ្លេចអ្វីអ្វីដែលគាត់បានចេះពីមុនមកក៏ភ្លេចខ្លះទៅវិញអញ្ចឹង ចឹងអ្វីដែលគួរឲ្យសោកស្ដាយនោះគឺមីរបស់យើងដែលបានលាចាកលោកទៅដែលបានចែកឋានទៅចឹងគាត់បានវិលត្រឡប់ទៅវិញយ៉ាងម៉េចណាចឹងនៅសល់យើងដល់សារយើងដឹងហើយថាយើងជាពូជពូជអីគេមីពូជអ្នកដែលត្រូវតែស្លាប់អញ្ចឹងមីតក់យើងទាំងអស់គ្នាចង់មិនចង់គឺដល់ថ្ងៃដល់អាយ៉លគឺយើងត្រូវតែ វិលត្រឡប់ទៅជួបអល់ឡោះស៊ុបហានវតាឡាដោយមិនអាចគេចបានមិនថាតួណាលិនប្រឹងរលុយទុកដើម្បីទិញសបុតយន្តហោះមួយគេចអត់ចង់ស្លាប់អត់បានតោថាតួណាលិនចង់មានតិចនិចណាមួយដើម្បីគេចអំពីស្លាប់អត់បានចឹងពេលណាអាយលយើងមកដល់វេលាសម្រាប់យើងមកដល់គឺត្រូវតែស្លាប់ដោយសារអល់ឡោះស្បានបញ្ជាក់ច្បាស់ក្នុងអល់កុរអានយ៉ាងច្បាស់ជាទីបំផុត គុលណាហ្វស៊ីនហ្សាអ៊ីកតុលម៉ោតអញ្ចឹងរាល់រាល់ជីវិតទាំងអស់ត្រូវតែជួបនៅសេចក្តីស្លាប់អញ្ចឹងនៅពេលវេលានេះដែរមុននឹងយើងស្លាប់ឥឡូវនឹងយើងត្រៀមរៀបខ្លួនមិនណាអញ្ចឹងថ្ងៃនេះលិនសូមលើកយក នៅការណាស៊ីហាឬក៏ការនាំមករបស់លិនជូនទៅដល់មីមីទាំងអស់ដើម្បីឲ្យដឹងឬក៏ត្រូវចេះត្រៀមខ្លួនសម្រាប់ស្លាប់ មិនណាយើងត្រូវត្រៀមខ្លួនចឹងថ្ងៃនេះលិនយកមួយលិនយកមួយជំនួញមួយសម្រាប់ឲ្យមីមីយកមកធ្វើជាមុខរបរមិនណាយកជំនួញមួយណារាល់ថ្ងៃចេះមិនខ្លះលក់ត្រីមិនខ្លះលក់ងាវមិនខ្លះលក់ក្តាមចឹងហ្នឹងមិនអញ្ចឹងអាមួយទៀតជំនួញមួយសម្រាប់អនាគតថ្ងៃអស់ជីវិតឥឡូវយើងចេះ មីខ្លះលក់នេះមីខ្លះក៏ចេះអស់អាហ្នឹងមីចេះខ្លួនឯងក៏ប៉ុន្តែថ្ងៃនេះលិនសូមលើកយកមួយសម្រាប់ឲ្យមីចេះជួញសម្រាប់ជីវិតនៅពេលដែលយើងអស់ទៅដូចជាអល់ឡោះសម្រាប់ហ្វីរម៉ាក្នុងសូរទូសាហ្វអាអ៊ូស៊ូប៊ីឡាហ៊ីមីនឆៃតានីរ៉ាជីម يا أيها الذين آمنوا هل أدلكم على تجارة تنجيكم من عذاب أليم تؤمنون بالله ورسوله وتجاهدون في سبيل الله bi amwalikum wa anfusikum. Dzalikum khairul lakum in kuntum ta'lamun. Sadaqallahu lazim. Ở chân ngày này ថ្ងៃដែលអល់ឡោះសូមតឡាប្រាប់នៅក្នុងអល់កុរអាននេះសម្រាប់យើងធ្វើជំនួញយ៉ាអាយូហាល់ឡាហ្ស៊ីណាអាម៉ានូហាល់អាឌុលលុគុមអាឡាទីជារ៉ាទីនទុនជីគុម អល់ឡោះអំពាវនាវហើយអ្នកដែលមានជំនឿទាំងឡាយអញ្ចឹងចូលដល់ពួកយើងចូលដល់មីតកលិនទាំងអស់គ្នានៅទីនេះតើអ្នកឯងចង់ដឹងទេខ្ញុំប្រាប់អ្នកឯងអំពីចំនួនជោគជ័យមួយសម្រាប់យើងទាំងអស់គ្នាអល់ឡោះអំពាវនាវអ្នកមុមីនអ្នកដែលអ៊ីម៉ាននឹងទ្រង់អញ្ចឹងចូលដល់យើងចូលដល់មីតកលិនទាំងអស់គ្នាហ្នឹងអញ្ចឹងអល់ឡោះតើអ្នកឯងចង់ឲ្យខ្ញុំប្រាប់ទេអល់ឡោះមកប្រាប់យើងហើយណាចំនួនមួយដែលជោគជ័យសម្រាប់យើងទាំងអស់គ្នា ដែលធ្វើឲ្យខ្លួនយើងទាំងអស់គ្នារួចអំពីអាហ្សាបនរកយហាណាមិនអាហ្សាប៊ីនអាលីមអំពីនរកាដែលផុតផុតពើផ្សាជាទីបំផុតអំពីអាហ្សាបរបស់អល់ឡោះដែលយើងមិនអាចគិតឃើញនោះអល់ឡោះថាបើសិនអ្នកឯងយកជំនួយនេះយកមកធ្វើជាជំនួយស្លាម៉ាត់អមៃចង់អត់ឡូវអាជំនួយនឹងចង់អត់មែនក៏ចង់អាជំនួយប៉ុណ្ណាដុនយ៉ាឯងលក់ក្រែងណេញលក់ក្តាមណេញលក់ត្រីណេញយកប៉ុណ្ណឹងបានណា ចង់បានជំនួយដល់អល់ឡោះស្មើសន្យាអត់អាឡាទីយ៉ារ៉ទីនទុញយីគុំមីនអាហ្សាប៊ីនអាលីមជំនួយដែលយើងទាំងអស់គ្នាគេចផុត អំពីអាហ្សាបដែលពើផ្សាអាហ្សាបប៉ុន្មានអាហ្សាបមិនអាហ្សាបក្នុងកើក្នុងគូបួតកាលមុនលន់ធ្លាប់ពង្រៀននៅខាងកពតដល់ពេលយើងនិយាយអំពីអាហ្សាបគូបួតអាហ្សាបអាខេរ៉ាតមីមីមកចំនួនគាត់ថាទួនឯងនិយាយដូចធ្លាប់ទៅទួនគាត់ថាយើងណា តែគាត់ហ្នឹងទឹបបើយើងនិយាយដល់ទឹបអ៊ីម៉ានអញ្ចឹងចុះគាត់អើយនៅបើយើងខាងនោះគេមានពួកយំអាតដែរគាត់ថាខ្លួនឯងនិយាយដូចដូចធ្លាប់ទៅចឹងដូចធ្លាប់ទៅគពោះហើយមកវិញមកប្រាប់លិនចឹងមានអត់ចឹងគាត់ឆ្ងល់ថាម៉េចលិនអត់តន់ធ្លាប់ទៅតែអល់ឡោះសម្រាប់ប្រាប់ក្នុងអាល់កុរអានពិតចឹងដូចអល់ឡោះថាចឹងអាឡាទីយ៉ារ៉ាទីងទុនយីគុំមីនអាហ្សាប៊ីនអាលីមបើសិនអ្នកឯងយកចំនួនមួយហ្នឹងយកមកប្រើមកជួញដូរហ្នឹងអល់ឡោះរួចពីអាហ្សាបហើយយើងសួរ បំមីណាតក់ណាចង់បានអាសឹបបាច់ឯងបាច់ជួយយ៉ាងហ្នឹងធ្វើអ្វីតាមចិត្តចង់អ្វីដែលយើងចង់ធ្វើអត់អីចឹងទេតបើយើងអត់ចង់ជួយចំនួនជោគជ័យធ្វើធ្វើអីទៅចង់ផឹកស្រាក៏ចង់លេងលបែងក៏ចង់ស៊ីណាក៏ចង់ធ្វើរបស់គ្រូហ្វាតប៊ីតអាធ្វើអត់អីប៉ុន្តែកុំភ្លេចថាអាសឹបអល់ឡោះហុកកំពិតប្រកបអាសឹបមានមេយ៉ាងមិនមែនណាអាសឹបមាន ចេះថាអូរស់អញ្ចឹងអត់ឃើញតោបាត់តោបាត់អត់ឃើញមានអាសើបមានអីអត់ឃើញដោទៅចិត្តកបោសុបុកបាត់បុកដាច់អត់មានលឺសូអត់លឺទេប៉ិនដល់ពីលវេនយើងទៅដល់ចាំដល់ពីលវេនយើងទៅដល់ថ្ងៃហ្នឹងឃើញណាយ៉ាអល់ឡោះលិនលឺទួនយេកាលមុនលិនអង្គុយស្ដាប់ទួនតាក់លីមនៅមស្ជិតព្រៃនប់ឮថាអាសើបក្នុងកបួរមែនប៉ិនលិននៅលេះឡាស់លេះឡាស់លេះឡាស់ផ្លេចស្លាប់ ដល់ស្លាប់ទៅមានបានអីទៅណាមានបានជំនួយនឹងណាក៏អល់ឡោះស្មើដាក់អាសាប់ពីលដែលយើងស្លាប់ទៅមិនណាពីលយើងទៅដេកនៅក្នុងអាឡាំបឺសោះដែលយើងហៅថាអាឡាំគូបួរយើងស្គាល់ហើយម៉ាឡៃកាត់យ៉ាអាម៉ាលីកាល់គូបួរអាម៉ាលីកាត់គូបួរមកអីហ៎បើសិនមកជាមួយយើងសំលៀកបំពាក់ខ្មៅសាលពណ៌ខ្មៅព្រេខ្លួនទៅហើយយើងជាកេះយើងខ្នងយើងកយើងនឹងព្រេ តែបើសិនយ៉ាអាម៉ាលីកលគូបួរមកជាមួយនឹងអោសសាលសសបានសមកហ្នឹងអ៊ីនសាអល់ឡោះស្លាមាត់យើងតែអាចង់ស្លាមាត់ហ្នឹងអាចង់ស្លាមាត់ហ្នឹងយើងត្រូវធ្វើម៉េចចឹងបានលថ្ងៃនេះឡើងចង់ប្រាប់មិនឲ្យចេះជួញចេះជួញឲ្យស្លាមាត់មិនអាចចេះជួញអញ្ចឹងអ្នកចេះជួញហ្នឹងមិនមិនមកហ្នឹងហើយអញ្ចឹងជួញវាអីគេតុមីនូណាប៊ីឡាទី1 អល់ឡោះស្មើឲ្យមេអ៊ីម៉ាននឹងអល់ឡោះអ៊ីម៉ានមេអ៊ីម៉ានឯគេអ៊ីម៉ានអ៊ីម៉ាននឹងជឿរាល់រាល់ប្រការណាដែលអល់ឡោះសុបតាឡាទ្រង់ដាក់បទបញ្ជាឲ្យយើងធ្វើយើងត្រូវតែធ្វើនឹងគេហៅអ៊ីម៉ានចော့ធ្វើខ្លះទុកខ្លះយោយ៉ាង3រអាត់អេ3វកទូយ៉ាងទុក2បួសមួយខែ5 10ថ្ងៃទុក5 10ថ្ងៃហ្នឹងអ៊ីម៉ានអត់មិនអ៊ីម៉ានអត់អ៊ីម៉ានខ្លះអត់ខ្លះ អញ្ចឹងអល់ឡោះថាអត់ទុមីនូណាប៊ីឡាចូលឲ្យអាចអ៊ីម៉ានយើងអ៊ីម៉ាននឹងអល់ឡោះធ្វើនៅរាល់អ្វីដែលអល់ឡោះប្រើហើយមិនចង់ដឹងធ្វើនៅអល់ឡោះប្រើធ្វើអីគេខ្លះទួនយើងទាំងអស់ឡប់ប្រាប់អីចឹងឯងមើលអ្វីដែលអល់ឡោះស្លាប់ប្រើយើងធ្វើទាំងអស់សួរថាអល់ឡោះប្រើលើសពីសមត្ថភាពយើងធ្វើឬក៏យ៉ាងណាអល់ឡោះស្លាក៏ដាក់ឲ្យក៏ឲ្យយើងលើសអំពីសមត្ថភាពយើងទេឡាទូកាលីហ្វូឡោះនៅសាមវុសអាហអត់ទេមិនអត់ទេ សួរថាអល់ឡោះប្រើយើងធ្វើហ្នឹងលើអត់មិនអត់សមត្ថភាពធ្វើក៏ធ្ងន់ពេកធ្ងន់អត់មិនដូចលឿកស៊ីម៉ង់2បាវអត់យ៉ាងអញ្ចឹងសួរហួត4រកអាត់ស្មើយើងលឿកស៊ីម៉ង់2បាវដើរទៅសាព្រៃនប់អត់អាណាហ៊ុនជាងកាពីហ្នឹងមើលមិនឧទាហរណ៍មីលីស៊ីម៉ង់2បាវដើរពីហ្នឹងទៅផ្សារដល់មួយទៀតអញ្ចឹងសួរហួត4រកអាត់អាពីរហ្នឹងមួយណាហ៊ុនជាងមើលឥឡូវសាសួរ មិនយកណាពីរនឹងឡូលោកថាថាមិនយ៉ាង4រឹកអាត់5នាទីស៊ូហួតឬមួយទៀតលិនឲ្យមិនជំរើសលីស៊ីម៉ៅ2បាវទៅសាប្រេងនោះហើយលិនឲ្យស្មើនេះអាពីរហ្នឹងមួយណាបានទេតម្លៃវា10ដុល្លារលិនប្រកាសជឿថាមិនទាំងអស់40នាក់ហ្នឹងយកយ៉ាងទាំងអស់ចឹងហ៎មិនដាក់ស៊ីម៉ង2បាវដល់ដល់ទេដួលនៅឡៃហ្នឹងនៅមុខហ្នឹងអើមកបើអត់រួចហ៎ ចឹងចង់និយាយថាអល់ឡោះសុបហានតាឡាអត់ដាក់ទំនុនឲ្យយើងលើសនៅអ្វីដែលត្រង់ដាក់ឲ្យទេតែយើងធ្វើធ្ងន់ឲ្យសារអីគេណាគេឲ្យយើងធ្ងន់អាមយ៉ាងអត់កើតអាខ្ជិលយ៉ាងខ្ជិលបួសអាណាគេហ្នឹងម៉េចអាណាគេហ្នឹងអាណាគេអត់ឲ្យយើងយ៉ាងអត់ឲ្យយើងបួសហ្នឹងអល់ឡោះប្រើយើងសំយ៉ាងប្រើយើងបួសប៉ិនយើងយ៉ាងអត់កើតបួសអត់កើតណាគេមិនអ៊ីប្លីសឡាក់ណាតុលឡោះ អ៊ីបលីសនេះមិនត្រូវដឹងណាអានេះសាហាវសត្រូវជាមួយអាដូវមូប៊ីនសត្រូវពិតប្រកបមកអញ្ចឹងមិនសំយ៉ាងងន់នៃស្រាលយ៉ាងស្រាលទេយកទឹកយ៉ាងវូដូឲ្យឡើងមកម៉ាស្ជីតឲ្យបាត់ហើយអល់ឡោហ៊ូអាក្បារចង់ឲ្យសម្បាយ៉ាងទូស្វតវរអាត់តាមអ៊ីម៉ាមករ៉ាឡោះអត់ធ្ងន់នៅលេងក៏ប៉ុន្តែដោយសារអ៊ីបលីសអ៊ីបលីសអ៊ីបលីសនឹងធ្ងន់ជាងស៊ីម៉ងពីបាវនឹងទៀតឡើងអត់គួចសុបុះសុបុះឡើងអត់គួចយកនឹងធ្ងន់ហ្នឹង ដោយសារអ៊ីបលីសហើយសួរអល់ឡោះប្រាប់ច្បាស់ហើយមើលថ្ងៃក្រោយអត់ មានថាកែបានទេដោយសារអ៊ីបលីសនេះអល់ឡោះថាជាសត្រូវរបស់កូនចៅអាដាមអ៊ីបលីសសត្រូវយើងពេលណាអ៊ីបលីសកើតជាសត្រូវយើងហើយយើងអត់ត្រូវគួរណាយកវាមកធ្វើពួកម៉ាក់យើងទេពេលណាយើងខ្ជិលសំយ៉ាងពួកម៉ាក់អ៊ីបលីសចឹងអត់មែនអ្នកដែលខ្ជិលយ៉ាងទាំងអស់កូនចៅអ៊ីបលីសមានមាមួយមួយទៀតមិនស្រួល អាកូនចៅអ៊ីប្លីសជិលញ៉ាអាមីអ៊ីប្លីសតើញនឹងអ៊ីប្លីសថ្ងៃទៅរួមទៅកន្លែងណាដែលអល់ឡោះហាមអាហ្នឹងទាញអ៊ីប្លីសទៅទៀតអញ្ចឹងអល់ឡោះស្មាថាទុមីនូណាប៊ីឡាអ៊ីម៉ាន់នឹងអល់ឡោះស៊ុបហានតាឡាធ្វើនៅរាល់រាល់ប្រការណាដែលអល់ឡោះស្លាប្រើលែងចោលនៅរាល់ប្រការណាដែលអល់ឡោះស្លាហាមខត់មិនដឹងទេតាអាណាហាមខត់អាណាប្រើចឹងអត់មិនឡើយអ្នកជឿថាមិនអត់ដឹងទេ អ្វីដែលអល់ឡោះប្រើអ្វីដែលហាមឃាត់លន់ជឿថាមីទាំងអស់ដឹងមកចឹងហ៎មីប៉ិនមីមីដឹងថាធ្វើចឹងហ៎ចង់និយាយថាកូនចៅយើងតតទៀតណាឡើយវាអត់ធ្វើចង់និយាយថាអ្វីដែលអល់ឡោះប្រើគឺមីដឹងអ្វីដែលអល់ឡោះស្មាស់រហូតដល់ក្មេងៗជួនដឹងដែរដឹងដូចអេមិនអត់យ៉ាងចឹងដល់វឹកទូហើយនិយាយឡើងរៀងដូចលវលដល់ហើយលវលលវលនឹងការពិតណាគេណាឲ្យលវលអ៊ីប្លីសទៅគ្នាវាមកចាំតិចទៀតនៅក្មេងឡើយចាំចាស់ចាំយ៉ាង ចឹងហ៎មើលដល់ចាស់យ៉ាអល់ឡោះចាស់យ៉ាកើតឈឺដៃឈឺជើងរੂកកក៏បាក់សុយោតក៏បាក់ចាំជាមានបានថ្ងៃជាណាស្រាប់តែពីចាស់ហើយឈឺហើយបីឆ្នាំឬគេប្រកាសអ៊ីណាលីឡាហ៊ីវ៉ាអ៊ីណាអ៊ីឡៃហ៊ីរ៉ាជីអ៊ូនមិនយ៉ាំឡាបានលាចាកលោកហើយនំវេលាម៉ោង12យប់មិញមិនតាន់បានធ្វើអីណាកាលក្មេងថាចាំចាស់ហើយដល់ចាស់ឈឺដៃឈឺជើងចប់ទេមើលអញ្ចឹងចំនួនមួយនេះមិនត្រូវ តែចេះវិនិយោគវាវ៉ាតុយ៉ាហ៊ីឌូណាហ្វីសាប៊ីឡាប៊ីអាំវ៉ាលីគុំវ៉ាអំហ្វូស៊ីគុំហ្សាលីគុំខៃរុលឡាគុំអ៊ីងគុនទុំតាក់ឡាមូនអញ្ចឹងជំនួយដល់ពិតប្រកបនេះអល់ឡោះស្នើយើងអ៊ីម៉ាននឹងត្រង់ហើយនឹងអ៊ីម៉ាននឹងរ៉ូសូលអ៊ីម៉ានរ៉ូសូលដូចទួនរំលីវានិយាយបាញ់មិញអញ្ចឹងជឿនៅអ្វីដែលរ៉ូសូលរបស់យើងបានបន្សល់ទុកហើយជឿនៅអ្វីដែលរ៉ូសូលរបស់អល់ឡោះប្រាប់ថារ៉ូសូលគាត់មានម៉ានត្រូវជឿថាមានប៉ុណ្ណឹង ហើយ4ខ្នាតដែលរ៉ាស៊ូលធ្វើនឹងស្អីគេខ្លះយើងអាចធ្វើតាមនឹកឃើញទេចេះនឹកឃើញមិនធ្វើអញ្ចឹងដល់ពេលយើងទៅយកប៉ះឡើងឡងថ្ងៃគីយ៉ាម៉ាត់ថ្ងៃហ៊ីសាបអាយ៉ោមូលហ៊ីសាបអាណាគេឲ្យប៉ះឡើងយើងនៅសារយើងធ្វើតាមចិត្តយើងនឹងចឹងអ៊ីម៉ាននឹងអល់ឡោះអ៊ីម៉ាននឹងរ៉ាស៊ូលរ៉ាស៊ូលរបស់អល់ឡោះនៅអ្វីដែលរ៉ាស៊ូល បាន ទុកជាគំរូសម្រាប់យើងទូយ៉ាហ៊ីឌូមូយ៉ាហាដាបានថាសុកចិត្តចំណាយ ទ្រព្យសម្បត្តិទៅផ្លូវអល់ឡោះស៊ុបហានវតាឡាអានេះដែលបាក់បំផុតឯមិនអាទុយេហីឌូហ្វីសាប៊ីឡាប៊ីអំវ៉ាលីគុំហ្នឹងអានឹងបាក់ជាងគេចឹងអត់មិនរកស៊ីចឹងស្រារករអល់ឡោះឲ្យលក់ដីលក់អីបានរីស្គីច្រើនត្រូវសកាត់នេះអាត្រូវសកាត់ហ្នឹងណាអាហ្នឹងអាបាក់អ៊ីបលីសចូលមកប្លក់ឃើញទេមុនអញក្រចងប់មានអ្នកដែលចេញសកាត់លីងដល់ឡោះអញលក់ដីត្រូវទាសកាត់អញវាទួនទួននោះនេះហេចេញទៅជេវិញ ការពិតហ្សាកាត់នេះមិនគឺទួនអ្នកដាក់ឲ្យណាមិនកុំច្រឡំណាតែច្រឡំថាទួនទួនដល់អញក្រអត់មានដាក់ហ្សាកាត់ពីគៀមកអញដល់មានដាក់ហ្សាកាត់អញឲ្យទៅគៀចឹងអត់គឺទេគឺអល់ឡោះសុបតាទ្រង់បង្កើតខលកលអ៊ីនសានហ្នឹងអល់ឡោះបង្កើតយើងហ្នឹងអល់ឡោះស្មើដាក់សារ៉ាត់ហើយហើយដោយសារខ្លាចយើងបំពេញនៅច្បាប់របស់ទ្រង់អញ្ចឹងអល់ឡោះស្មើដាក់បើសិនណាយើងមានទ្រព្យសម្បត្តិគ្រប់គ្រាន់ ទៅចំណាយទ្រព្យសម្បត្តិទៅផ្លូវអល់ឡោះសុបហានតាឡាហើយកុំភ័យកុំភ័យខ្លាចត្រែអំណាចទ្រព្យសម្បត្តិនឹងខាតកុំភ័យអត់ឲ្យខាតអល់ឡោះអត់ឲ្យខាតដាច់ខាត យើងគិតមើលយើងគិតខ្លួនយើងអាកាលយើងគិតណាបើសិនជាអញមាន10000ដុល្លារអញចេញសាកាត់អស់200ឡាជាងហ្នឹងអញខាតអស់200បាត់ហើយយើងគិតតែខាតប៉ិនយើងអត់យល់ថាអល់ឡោះសន្យាថាសាកាត់នេះវាជាពូជឬក៏មែកធៀងសម្រាប់ដោះថែម 10000នឹងចំណាយ200នឹងអល់ឡោះបន្ថែមជូនរាប់អត់អស់ទៀតរហូតដល់សែនដល់លានទៀតដល់សារវាជាមេឃហាត់នេះណាប៊ីចែកច្បាស់ថាហ្សាកាត់នឹងដោះថែមមេឃវាមកអាយើងភ័យគិតភ័យ200ហ្នឹងបើសិនទុកទិញក្តាមបានច្រើនគីឡូដែរហ្នឹងហើយរកដាក់សាកាត់ទៅរឿងគិតទៅរឿងភ័យអញ្ចឹងពេលណាយើង មានសម្ទ្រព្យសម្បត្តិគ្រប់គ្រាន់មិនណាលិនប្រាប់តែមួយ អាកំបាំងនៃការចិញ្ចឹមសាកាត់ អ្នកដែលមានលុយដល់ហូលហើយចេញសកាត់ទឹកមុខវាគាត់ស្រស់មកទឹកមុខគាត់ញឹមមកមិនឯងមើលឃើញតក់ណាវាក់ណាមីណាឡុងណា ដែលមានទ្រព្យសម្បត្តិគ្រប់គ្រាន់ដល់ហូលហើយចេញសកាត់មុខគាត់ស្រស់មកបើមិនអត់ជឿលិនគុណមើលមិនឯងគុណមើលហើយបើមិនអត់ជឿទៀតសាក់ខ្លួនឯងទៀតក៏ដឹងដែរដោយសារអីអារម្មណ៍អារម្មណ៍សុបាយអារម្មណ៍យើងសុបាយអញ្ចឹងអត់មានអ្វីដែលយើងចំណាយទ្រព្យសម្បត្តិជួយក្មេងកំព្រា មានទ្រព្យសម្បត្តិជួយអ្នកក្រីក្រអត់មានអីសុបាយជាងហ្នឹងទេលិនជួបអស់ច្រើនហើយសួរអ្នកដែលមានលុយគាត់ថាអាពេលមានលុយហើយយកទៅឲ្យក្មេងៗតាហ្វៀកុរអានយកទៅឲ្យក្មេងក្រីក្រយកឲ្យក្មេងកព្រាសុបាយចិត្តមកមែនហើយដល់ពេលអ្នកដែលដល់ហូលហើយអត់ចេញសាកាត់មែនចាំមើលមុខយ៉ាងម៉េចបាទអាយ៉ាត់កុរអានហៅវិញអាបសាវតាវឡាហ្នឹងមុខជូមកមុខញោដើរទៅណាពិបាកចិត្ត ហើយអត់មានណាទៀមទាអីពីគាត់ទេអានឹងរឿងសកាត់ហ្នឹងរឿងគាត់តល់ខ្លួនតាប៉ុន្តែគាត់បានក្នុងអារម្មណ៍របស់គាត់ភ័យភ័យខ្លាចទួនរំលីទៅដល់ចិត្តមិនសកាត់ចេញនៅគាត់បារម្ភរឿងហ្នឹងហើយការពិតទួនអត់ដឹងអារម្មណ៍លេងចាប់ភាសាយើងថាម៉េចអ្នកមានខ្លួនណាអ្នកមានខ្លួនស្ពាក់អល់ឡោះអញ្ចឹងចង់និយាយថាហើយក៏វាអត់ច្រើនដែរអានឹងជាជំនួយសម្រាប់ថ្ងៃអាខិរ៉ាតយើងកុំធ្វើឲ្យជំនួយនឹងស៊ីយើងយើងទីមួយយើងត្រូវដឹងថាយើងកិច្ចអន់ គេចអត់ផុតអំពីការស្លាប់ហើយការស្លាប់ហ្នឹងអ្វីដែលអល់ឡោះស្លាដាក់ទាំងអស់អល់ឡោះនឹងសួរទាំងអស់សួរមិនណាអត់សំយ៉ាងសួរអត់បួសសួរអត់ចេញសកាត់សួរអត់ចំណាយជីវិតដើម្បីមកស្ដាប់អត់ចំណាយខ្លួនដើម្បីមកស្ដាប់ទួនយេហូកុំសួរលិនអត់បានចេះអីទួនអើយនៅភូមិហើយគេយេហូកុំអត់មកស្ដាប់ទេហើយស្រែកថាអត់ចេះអីអាហ្នឹងក៏ត្រូវសួរដែរមើលអញ្ចឹងហ៎អញ្ចឹង យើងត្រូវដឹងថាយើងយើងសុកចិត្តធ្វើជំនួញឲ្យជោគជ័យហើយអល់ឡោះស្មាថាតទៀតនៅសងចង់ថាហ្សាលីគុំខៃរុលឡាគុំអ៊ីនគុនទុំតាក់ឡាមូនវាល្អបំផុតបើសិនណាពួកយើងទាំងអស់ដឹងដឹងថារឿងហ្នឹងអញ្ចឹងប្រកាសជាយើងទាំងអស់គ្នាលែងចោលបាននេះគឺធ្វើទាំងអស់ហ្មងអញ្ចឹងនឹងហើយជំនួញសម្រាប់ជីវិតយើងទាំងអស់គ្នាហើយអល់ឡោះសុំហាហ្វីម៉ានយ៉ាងច្រើនទៀតនៅអំពីអាយ៉ាត់ទាំងអស់អល់ឡោះថាទិញយើងឡើងវិញអំពីអ៊ីនណឡោះ innallaha ashtara minal mu'minina anfusahum wa amwalahum bi anna lahumul jannah សូរ៉ាតុតោបតអាយ៉ាត់ទី111អល់ឡោះថាពិតប្រកាសណាស់អល់ឡោះស្មើនឹងទិញបដូរអ្នកមុមីនទាំងអស់ហ្នឹងដែលចំណាយទ្រព្យសម្បត្តិនៅផ្លូវអល់ឡោះនិងចំណាយខ្លួនគេដើម្បីផ្លូវអល់ឡោះហ្នឹងប៊ីអានណាឡាហូមុលយ៉ាន់ណាអល់ឡោះទិញដូរអីគេមិនដឹងទេដូរទ្រព្យសម្បត្តិយើងអាមីដើរមកសូត្រហ្នឹងអាមីដល់ហូលចេញសើកាត់សិតកោះតិចតួចអល់ឡោះឲ្យគេវិញអល់ឡោះឲ្យអីមិន ចិនណា sugar ឋានសួគ៌ហើយ sugar នេះបើសិននិយាយទៅលន់ឡប់និយាយម្ដងមកកន្លែងនៅកន្លែងសិតតតតសាច់អត់ឈប់គាត់សុបាយខាងពេកវាលឺសូស្រួលក៏គាត់សើចដូចញឹមហ្នឹងក៏សាជប់គាត់ថាឡយទួនខិនបានតោចិត្តហ្នឹងដឹងសុបាយមិនហ្នឹងគាត់សម័យឃើញដល់ពេលយើងនិយាយអញ្ចឹងបានតែមីមកក្រុមទៀតគាត់សួរហ្នឹងទួនឯងមើលធ្លាប់តោស្រួលហ្គើមកវិញនិយាយដូចមែនតែនអញ្ចឹងហ្នឹងឯងអញ្ចឹងឯង អត់ធ្លាប់ទៅប៉ុនធ្លាប់មើលអល់កុរអានកុរអានប្រាប់ត្រូវទៅអញ្ចឹងរឿងវាអញ្ចឹងសាច់រឿងរបស់វាហើយតកតកគាត់សុបាយមិនតកតមិនសុបាយគាត់ប្រាប់ថាតអាកាលដែលតឯងកើតមកក្នុងទុនយ៉ាហ្នឹងគាត់ណាមកដល់ទុនយ៉ាហ្នឹងម្នាក់បុរសហ្នឹងអល់ឡោះស្មាត្រៀមមីដារ៉ារី70តកថាអល់ឡោះអក្បរនៅផ្ទះលិនសុំមីលិនតាពីរសុបាយឡើងឡើងចង់កៀងមេដងឯងមេអត់ឲ្យតាពីរណាបើមីសិតកាសឲ្យមួយទៀតពីរហ្នឹងកៀងមេដងក៏រ៉ា ហេលេងអឡោះអឡោះទុកអស់ដល់70អញ្ចឹងតក់សុបាយបាទហើយហើយ70ហ្នឹងស្អាតប៉ុន្មានទៀតប្រាប់គាត់ទៀតអូដល់ឡោះទួនហើយបានស្រួលកើហ្នឹងឈុំនិយាយឥឡូវឃើញទេដោយសារអីអឡោះគាត់ទុកនាកម៉ាត់ហ្នឹងឲ្យឲ្យយើងហើយឲ្យឲ្យណាយើអ្នកដែលចេះជួយមិញហ្នឹងអ្នកដែលជំនួញត្រូវបាញ់មិញហ្នឹងអ្នកដែលជឿថាអល់ឡោះសុំតឡាមាន ហើយអល់ឡោះសុំតឡានឹងដាក់អាសើបនៅអ្វីដែលយើងធ្វើខុសនៅអ្វីដែលយើងអត់ធ្វើតាមត្រង់អល់ឡោះស្លានឹងតបស្នងវិញនៅអ្វីដែលយើងធ្វើតាមត្រង់ អាហ្នឹងអល់ឡោះឲ្យសម្រាប់អ្នកហ្នឹងជំនួយជំនួយជោគជ័យហើយអល់ឡោះស្នើឲ្យយើងវិញប៉ុណ្ណាហើយក៏យើងត្រូវប្រុងប្រយ័ត្នដែរដោយអល់ឡោះស្នើហ្វីរម៉ានទៀតអល់ឡោះស្នើហ្វីរម៉ានទៀតដល់សារអី فوي فوي លុយយោម៉ៃស៊ីលីលមុកាស៊ីប៊ីនថ្ងៃគីយ៉ាម៉ាត់ហ្នឹងអល់ឡោះថាថ្ងៃគីយ៉ាម៉ាត់ថ្ងៃដែលអល់ឡោះដាក់ទុតទណ្ឌកម្មចំពោះ អ្នកដែលក្បត់កុហកអន្ទ្រំអាអត់យ៉ាងអត់បួស ប្រឡំនេះប្រឡំនោះប្រឡំទួនប្រឡំភូមិអីអត់ដឹងអីចឹងឯងដល់ខ្លួនឯងប្រឡំនេះប្រឡំនោះធ្វើនេះរៀងប្រឡំប្រឡំនឹងអល់ឡោះប្រឡំអល់ឡោះសម្រាប់បានតែសម្បាសយ៉ាងក៏ដោយបួសក៏ដោយធ្វើអីដល់អត់ខុសជុអត់នឹងចិត្តអត់នឹងមិនអីដូចគេទៅម្យ៉ាងទៅគេលីលីដែរសិនវិញដល់អត់មានគេអត់ទៅហេគេបួសបួសគេលីលីដែរសិនវិញមានមីមួយក៏ធ្លាប់ប្រាប់លន់ថាគាត់អត់ដឹងតម្លៃបួសគាត់អត់យល់ថាបួសនឹងមិនទេ កើតមកងាមកអាយុ15ឆ្នាំឃើញម៉ាក់បួសបួសអញ្ចឹងដែរបួសគេហក់អញ្ចឹងណាប៉ិនគាត់ថា ដល់ម៉ោង2:10គាត់កម្មបាយកកមួយឆ្នាំហើយមហូបចូលក្នុងដោកស្រូវចូល5ទៀត20 20 30 40 55ម៉ាន35ទៅ40ឆ្នាំណោះដល់ពេលដល់អាយុហ្នឹងគាត់មករៀនមករៀនហ្នឹងប៉ះកហ្នឹងលិនបើករៀនហ្នឹងគាត់មករៀនមករៀនយើងប្រាប់ពីបួសហ្វាទីឡាតបួស គាត់ស្ដាយគាត់ថាអល់ឡោះទួនអើយ35ឆ្នាំ30ឆ្នាំហើយយើងគុណនោះមួយឆ្នាំមួយខែ30ថ្ងៃ30ថ្ងៃគុណនៃ30ឆ្នាំមើលគាត់ប៉ុន្មានហ៎30ថ្ងៃ10ឆ្នាំ300 300ថ្ងៃ20ឆ្នាំ600ថ្ងៃ900ថ្ងៃសួរថា900ថ្ងៃមិនក៏ដល់វិញបានអត់ ជួនដល់ស្លាប់យើងក៏ដល់ហ្នឹងគាត់ថាដល់ពេលអត់យល់បួសតាមមួយថ្ងៃឯងអត់យល់បួសមួយថ្ងៃនឹងយូរមកយូរដល់ពេលយល់វិញដល់យល់ថាបួសនឹងអល់ហើយប៉ះឡើងចេះអល់ហើយចេះអល់ហើយចេះគាត់ថា30ថ្ងៃទួនអត់បាន3ថ្ងៃផ្លែអស់បាត់អត់ទាន់បានយ៉ាងសុណាត់តរវេះលីងទៅមកដូចមកពីងើចហ្នឹងអស់បាត់ឃើញទេដល់សាយដល់សាគាត់យល់ពីលណាគាត់យល់ស៊ីជំរោផ្នែកហុកកុំអកម្មអល់ឡោះសុបតាឡាអល់ឡោះសុបបញ្ជូន បញ្ជូនអាភិបលឿនហ្នឹងមកឲ្យមិនដែលលឺសូអស្ហាបុលកាហ្វីអត់មែននៅក្នុងស្រះកាហ្វីយើងសូត្រងាយអាត់ហ្នឹងអស្ហាបុលកាហ្វីទៅដេកក្នុងរូងភ្នំអីរាប់រយឆ្នាំញាក់មកវិញឆ្លោះនេះអានោះថាអេយើងមកពីកលនោះថាម្សិលមិញនោះថាបន្តិចនោះថាយូរនោះឆ្លោះនេះដល់សៅមកផ្លែតទៀតហើយហ្នឹងយ៉ាងដែរដល់មីអត់អ៊ីម៉ានមីអត់សូវមានជំនឿ មកសម្បះយ៉ាងសុហួតបួងរអានឹងយូរឬបួសមួយខែរ៉មដននឹងយូរដោយសារអីដោយសារយើងអត់ជឿនឹងអល់ឡោះជឿគេហៅជឿតិចតួចមិនហ៎ប៉ុន្តែយើងស៊ីជឿឲ្យស៊ីជំរោដល់កម្រិតអត់មានអីយូរលីងស្ដាមឥឡូវឡើងមីយើងគិតមើលពីមីពីមី ដឹងអីមកដល់ឥឡូវពីអាយុ10ឆ្នាំចុះដឹងអីមីណោះ10ឆ្នាំមកដល់ឥឡូវមីរៀនមានអារម្មណ៍ថាយូរហើយឆាប់ពី10ឆ្នាំដល់ឥឡូវយូរហើយឆាប់អីបើសិនអល់ឡោះឲ្យម្នាក់100ទៀតយកអត់100ឆ្នាំទៀត យល់អីមិនហ៎អត់យល់ទេអល់ឡោះមិនខុសលិនមកលិនឲ្យយក100ទៀតយកតាហ៎ចង់និយាយថាកាលពីយើងដឹងអីមកដល់សពថ្ងៃនេះដូចទឹកមកព្រិចភ្នែកចឹងដល់បាត់ហើយអាហ្នឹងយើងនរោចោះមិនអត់នរោសាវាទៅដល់ធំក្លិនធំក្លិនភក់ធំក្លិនភក់ងុយងុយតិចតិចងៀបមកងៀបអអញនោះមកបាត់ហ្នឹង ដឹងខ្លួនស្លាប់ឯងមិនធំលិនភក់យកដាក់ដាក់ក្នុងដីមិនភក់ធំលិនភក់អុយអុយហិតមកអញមកបាត់តាំងពីកលបាត់ហើយឃើញទេមើលនឹងយើងចឹងដែរឥឡូវនឹងអង្គុយស្រួលស្រួលជួបជុំគ្នាលិននេះទាំងអស់ស្រាក់ដល់ពាក្យស្អុយភក់អងតោអាងើបមកស្អុយភក់កាន់ជេអាវខ្លួនឯងអសហ្នឹងអញមកតាំងពីអង្កលបាត់ហើយអញអត់ទាន់បានធ្វើអីលីងទៅ70ឆ្នាំគិតហើយ70ឆ្នាំហ្នឹងមិនមែនតិចទេមេគិតយូរណាស់មេពី15មក70ឆ្នាំហើយអត់បានធ្វើអី នឹងហើយដែលយើងរមុខរបរខុសចាប់មុខរបរខុសហើយមុខរបរហ្នឹងអល់ឡោះឲ្យស្រាច់ហើយអល់ឡោះឲ្យ តាំងពីយូរមកតាំងពីមានសុខគេនុកមិនកើតមកមានអាមុខបរហ្នឹងអាមុខបរចំនួនជោគជ័យហ្នឹងមានហើយហើយប៉ុន្តែគាត់យើងចាប់ខុសនៅឡាយជាមួយឌុនយ៉ាលឡាយឡាច់ក្រលឡាយឡាច់នេះលឡាយឡាច់នោះអត់ទេអត់កុំបាច់ភ័យឡាច់ក្រកុំឲ្យតែមីធួឲ្យពិតប្រកបនឹងអល់ឡោះសុបហានតាឡាគឺគ្រប់គ្រាន់សម្រាប់យើងរស់នៅហើយយើងនឹងរស់នៅដោយមាន អារម្មណ៍មួយសុខសប្បាយទៀតអត់បាក់អញ្ចឹងកន្លែងហ្នឹងហើយយើងត្រូវប្រុងប្រយ័ត្នបើលិនសើអាមីមីរៀនច្រើនយើងតក់តក់នៅភូមិណាក៏មីមីរៀនដែរមីមីរៀនរហូតតក់តក់បាទតក់តក់បាទតក់តក់ប្រហែលគាត់ចេះហើយក៏យើងវល់អាឡាមអញ្ចឹងប៉ិនកុំភ្លេចអត់ដូចនេះណាមីហាដេសទួណាក៏សូត្រដែរហាដេសហ្នឹងដើរចេញពីផ្ទះមករៀន ចេញ ពីផ្ទះដើរមកសូត្រអញ្ចឹង ទឹកគ្រៀតអល់ឡោះដាច់ខ្យល់ខ្យល់ពោតាមផ្លូវអល់ឡោះស្លាឲ្យចូលស៊ូហ្គើសាហូឡាហូតរិកអ៊ីលយ៉ាណាផ្លូវងាយស្រួលបំផុតសម្រាប់ស៊ូគឺគឺអ្នករៀនអញ្ចឹងមិនគឺបានស៊ូហ្គើបាត់ហើយតក់នៅចាំផ្ទះបានទេមិនបានទេតក់មកសូត្រទេនៅចាំផ្ទះដើម្បីឲ្យមិនហូបហ្នឹងណាអត់បានទេមិនបានរហូតដល់មិនត្រឡប់ទៅផ្ទះវិញឃើញទេឃើញឃើញអាហ្នឹងអត់ទាន់គិតប៉ះឡើងដើមមករៀនអាប៉ះឡើងមកជំនាញមកជំនាញអត់ទាន់គិតទៀត គិតថាស្លាប់ឯណាមីបានចូលសុគរតែគិតអល់ឡោះអីមកសូមថ្ងៃហ្នឹងមើលមិនបាច់បារម្ភទេណានិយាយថាអូលិនដូចភ័យលាច់ស្លាប់ដល់ទួនេះមានអ្នកភ័យលាច់ស្លាប់ច្រើនប៉ិនមីលិនឡាញ់រឿងថាអល់ឡោះថែមអាយុឲ្យ100អត់យោនេះឡាញ់ឡាញ់ហ្នឹងឥឡូវហ្នឹងអត់សូវមានណាភាកច្រើនណាចង់បានអាយុវែងចង់បានអាយុច្រើនបើអាយុច្រើនហ្នឹងក៏មួយយ៉ាងដែរមកជួនជួននៅមាក់សៀតរហូតទេណាអាយុច្រើនដែលល្អណាប៊ីថាអ្នកដែលអាយុច្រើននេះធ្វើល្អ បើថាអាយុច្រើនអត់ធ្វើល្អក៏ខាតដែរដូចដូចដូចលឿស៊ីម៉ងដាក់លឿស្មាអញ្ចឹងថែមថ្ងៃបាវថ្ងៃបាវថ្ងៃបាវថ្ងៃបាវរហូតធ្ងន់យូរទៅធ្ងន់ទៅហើយបើអាយុច្រើនធ្វើល្អអត់ស្អីទេអញ្ចឹងនឹងហើយមុខរបរឬក៏ជាជំនួយមួយ សម្រាប់យើងទាំងអស់គ្នាមីណាឲ្យយើងបានជោគជ័យឲ្យយើងបានជ័យជំនះដោយសារយើងនេះគេចអត់ផុតទេអំពីអាឡាំសូអាល់កន្លែងដែលត្រូវសួរយើងគេចអត់ផុតទេ ហើយដល់ពេលមីមីហើយតកតកខុសនេះតកតកតាំងគងយ៉ាវ៉ាប់ទួលខុសត្រង់មុនយ៉ាងមីមីប៉ុន្តែតកតកអត់សូវបានរៀនដោយសារគាត់រវល់រស់ស៊ីមីរស់ស៊ីចិញ្ចឹមមីចុះអញ្ចឹងគាត់រវល់ជាងអញ្ចឹងបើមានពេលឲ្យតកតកមកទៀតតកតកអត់មកអត់បានទេតោះណាដោយសារអល់ឡោះស្លោណាអាយ៉ាត់មកមួយនេះបិស្មិលឡាហ៊ីរ៉ហ្មាន់រ៉ហ៊ីមយ៉ាអាយហាឡាស៊ីណាអាម៉ានូគូអំហ្វូសាគុំវ៉ាអាហ្លីគុំណារ៉នេះនេះនេះនេះបោះតកតកហើយអ្នកដែលមានជំនឿទាំងឡាយ បើភាសាចាំមកអោងអោងអ្នកដែលមានចំនួនតម្លៃចូលដល់អោងអោងហ្នឹងគូអំហ្វូសាគុំមរក្សាប្រពន្ធកូនរបស់អោងអោងគឺរក្សាកូនរបស់អ្នកមុមីនវ៉ាអះលីគុំណារអះលីគុំហ្នឹងបើសិនជាគ្រួសារកូនកូនយើងហ្នឹងហើយតែបើសិនណាអ៊ីម៉ាមតកកឹមអះលីយឹមអះហ្នឹងហើយអំពីភ្លើងនរោ នេះអល់ឡោះឲ្យអាណាគេរក្សាមិនមែនឲ្យអ្នកផ្សេងទេណាមីឲ្យតក់ហ្នឹងឲ្យឲ្យគ្រួមេគ្រួសាររក្សាអំពីភ្លើងនរកអញ្ចឹងចង់រក្សាភ្លើងនរកបាននោះលើសលែងយើងយល់អំពីអ្វីដែលអល់ឡោះស្លាចង់អ្វីដែលណាប៊ីយើងចង់ហើយអ៊ីម៉ាននឹងអល់ឡោះអាហ្នឹងបានយើងរក្សាបានអញ្ចឹងអាល់ហាំឌីលឡាដោយសារមីមីបានមករៀនពីមួយថ្ងៃទៅមួយថ្ងៃពីមួយសប្តាហ៍ទៅមីនឹងយល់ មីនឹងដឹងអ្វីដែលយើងត្រូវធ្វើអ្វីដែលយើងត្រូវអត់ធ្វើលែងចោលរស់នៅក្នុងទុនយ៉ានេះអត់មានទេមីអារស់ដោយអត់ប្រើអ៊ីស្លាមនឹងជាគោលបំណងជាគោលដៅរបស់យើងគឺរស់អត់កើតមកចង់បីមហាសេដ្ឋីមានដល់កម្រិតណាក៏ដោយចង់ក្រោយអត់មានគោលបញ្ចប់រកកន្លែងបញ្ចប់អត់ឃើញទេក្រប៉ិនយើងហ្នឹងមិនក្រប៉ិនយើងហ្នឹងដល់ពេលយើងយល់អ៊ីស្លាមទៅជាអាល់ហាំឌុលឡាវិញណាមុំប៉ុណ្ណឹង បើសិនអល់ឡោះគេឲ្យអញគេយកអញមាននឹងទៅដល់ណាទេអញហ្នឹងឃើញទេទៅលេងលួចតាក់ខ្លាទៅលេងលួចកម្មអីនៅណាបាត់ហើយដោយសារអីដោយសារលុយច្រើនពេកនៅផ្ទះអត់កើតអញ្ចឹងដល់ពេលយើងយល់ស៊ីជំរងអល់ហាំឌីលឡាប៉ុណ្ណឹងអល់ឡោះដាក់បលើមកឌូអាសុំអំពីអល់ឡោះឲ្យអល់ឡោះស្លើបញ្ជាឆ្ងាយយើងរាល់ប្រការដែលអាក្រក់អញ្ចឹងទួនត្រូវបង្រៀនទៀតមិនមែនអេសកាត់ណាបូវីព្រឹកងាកមិនមិន ចាំអស់ខ្លះសូត្រអស់ខ្លះហើយតាមាន escalator escalator nabawi នេះវាជាគេហៅអាវុធមួយសម្រាប់មីការពារខ្លួនរបងកុំឲ្យខ្ជិលកុំឲ្យធ្វើម៉ាក់សៀតកុំឲ្យធ្វើឈីរិកកុំឲ្យធ្វើប៊ីដអាអញ្ចឹងអានឹងយើងត្រូវឌូអើនឹងត្រូវមាននៅភាសាយើងហៅ escalator nabawi បានន័យអ្វីដែលជាការបង្រៀនអំពី nabi ឲ្យយើងឌូអើក្រោយអំពីសម្បះយ៉ាងស៊ូបោក្រោយអំពីសម្បះយ៉ាង fadu ashar អញ្ចឹងយើងទូអើហ្នឹងការពារលបមកអត់ខ្ជិលអ៊ីបលីសអត់មកញ៉ាញ៉ៃជាមួយយើងឧស្សាហ៍ព្យាយាមគ្រួសារយើងជោគជ័យអាហ្នឹងមីត្រូវរៀនណាប្រៃនប់ត្រូវរៀនមកប្រៃនប់ប្រៃនប់អត់រៀនបានឯសារមីមីមីដែលចង់ច្រើនអញ្ចឹងត្រូវរៀនឲ្យចេះស្រាប់អត់មានទួនមកពីណាទូអើទូអើអេសកាត់នឹងទៅមកចប់ព្រឹកល្ងាចរាល់ថ្ងៃវាចាំមាត់ទូអើមាត់ទេតែ5នាទីយ៉ាងយូរ ហើយយើង មានលបងលបងអត់ធ្វើឲ្យយើងឈិរិកនឹងអល់ឡោះលបងអត់ធ្វើឲ្យយើងឃ្លាតឆ្ងាយពីអល់ឡោះលបងដែលធ្វើយើងអត់ឲ្យគ្រោះថ្នាក់នឹងអល់ឡោះអល់ឡោះអត់ឲ្យគ្រោះថ្នាក់ដល់យើងចឹងមិនហ្នឹងក្នុងហ្នឹងណាប៊ីយើងពង្រៀនឲ្យទាំងអស់ការរស់នៅរបស់យើងអញ្ចឹងអត់មានអីទេនៅក្នុងការរស់នៅរបស់យើងនេះមានតែប៉ុណ្ណឹងមិនណា ជួយប្រាប់គ្នាជួយផ្ដាំគ្នាជួយផ្ញើគ្នាបើមិនមានកូនមានប្អូន មានពុះមួយមិនមិនគឺថាហៅមករៀននឹងស្អប់ទេ ប្រាប់ថាខំកុំយល់ច្រឡំអញចង់ឲ្យហងមករៀននឹងអញអាណិតដើម្បីមកយល់អំពីអ៊ីស្លាមដើម្បីមកដឹងថាអីដែលយើងត្រូវធ្វើអីដែលយើងមិនត្រូវធ្វើអាហ្នឹងសំខាន់ណាស់អីណាហើយយើងចេះរស់នៅមួយថ្ងៃទៅមួយថ្ងៃចាស់មួយថ្ងៃចាស់មួយថ្ងៃចាស់មួយថ្ងៃអ៊ីលមូអត់មាន ធ្វើអត់ដឹងខុសឲ្យត្រូវអញ្ចឹងអាហ្នឹងយើងសោកស្ដាយអាយុ50 60អីធ្វើអាម៉ាល់អ៊ីបាដតមិនដឹងយ៉ាងម៉េចយ៉ាងណាធ្វើអត់ដឹងអាណាម៉ាក់សៀតអាណាអី ដល់អញ្ចឹងយើងមកដើម្បីមានតារៀនទេមានតាកន្លែងរៀនទេ Zulumat ilan nur យកមីចេញអំពីអាលងិតលងងហ្នឹងតោមានពន្លឺចាស់យ៉ាហើយអាហ្នឹងអានួតហ្នឹងនួតអីគេអ៊ុលម៉ាមូហ្វាស៊ីរីគាត់ថានួតហ្នឹងអ៊ីស្លាមគឺនួរអលអ៊ីស្លាមមិនគឺអីផ្សេងទេមែនទេគឺមករៀនអ៊ីស្លាមមករៀនយល់អំពីហុកុំអ៊ីស្លាមអាហ្នឹងនួរហ្នឹង ហើយដល់មីរៀនអ៊ីស្លាមយល់ដូចលិនថាមីបួសដល់30ថ្ងៃហ្នឹងណាញ៉ែមីសុំទៀតអូអត់ថែមទៀតសុបាយរស់បួសខែបួសហើយមានសម្បះយ៉ាងតរវ៉ែមានសូត្រកូរ៉ានមានទួនពំរៀនអេសកាណាបូវីទួនទួនយើងគាត់ពងរៀនទូអើនេះទូអើនេះទួនលិនអីមានពេលលិនមកជួយបន្ថែមអញ្ចឹងមកទួនរំលីមកអញ្ចឹងមកអេសុបាយរស់បើសិនបានខែបួស5ខែម្ដងហើយទេទេអញ្ចឹងដល់សារយើងអ៊ីម៉ាន់យើងមានជំនឿមួយថាយើងឆ្ងាញ់ដូចយើងហូបណៃឆ្ងាញ់ហ្នឹងមិនហ៎ ដាក់ឲ្យមួយចានមិនអត់តិចដល់ហើយដល់សារវាឆ្ងាញ់ដល់ពេលបោះអត់ឆ្ងាញ់រៀងផ្អូមតិចតិចដាក់ឲ្យមកគុំប៉ុណ្ណឹងអត់អស់អត់បានទេមេអត់ឲ្យចេញទេមេធ្វើម៉េចអត់បាក់ម្ដងមកមេអត់ឆ្ងាញ់ឲ្យហូបមកគុំដល់ឆ្ងាញ់ឲ្យបន្តិចទៅជាអញ្ចឹងដល់សារឆ្ងាញ់នេះយើងឃើញវាបន្តិចអញ្ចឹងអានឹងហើយអ្វីដែលលិនបានភ្ជាប់ជាមួយដើម្បីរំលឹកមីតកដោយសារយើងបានឃ្លាតពីគ្នាយ៉ាងយូរ ចឹងរំលឹកដើម្បីថាឲ្យមីមានអារម្មណ៍មួយថា ចង់សូត្រចង់រៀនឡើងវិញឬក៏មានបងប្អូននៅចិត្តដូចជាពោះមួយកូនឲ្យមករៀនមកមីហៅមករៀនមកមីឯងហៅគាត់មកមួយរួចអំពីការខុសរបស់គាត់អំពីអល់ឡោះអល់ឡោះស្លាឲ្យមើលរួចអំពីអីមួយនៅក្នុងថ្ងៃជ្រកើថ្ងៃស្អែកដូចចឹងអល់ឡោះសងវិញចឹងហៅមករៀនមួយហ្នឹងគាត់បានធ្វើល្អហ្នឹងប៉ះឡើងនឹងបានមីរហូតហ្នឹងគេហៅសិតកោះយរិយាឲ្យមើល គាត់យកមកអាម៉ាល់ដែលមិនដឹកមកហ្នឹងមិនបានអ្វីដែលគាត់អាម៉ាល់លឺពីទួនទៅហ្នឹងមិនបានប៉ះឡើរហូតជាមួយគាត់អញ្ចឹងអន្តវ៉ាសនេះមិនណាយើងត្រូវតែផ្ដាំផ្ញើទៅគ្នាអត់បានទេបើសិនជាទួនទួនអ៊ូឡាម៉ាទាំងអស់គាត់គិតថាបើសិនណាអល់ឡោះស្មើឲ្យរួយខ្លួនអត់ចាំបាច់មកប្រាប់មីហើយរួយខ្លួនណាដឹងចូលស៊ូហ្គើយ៉ាងអើយអើយបួសធ្វើល្អនៅនៅផ្ទះខ្លួនឯងបានណាឬក៏ទៅនៅភ្នំមករួយខ្លួនណាអត់មានអីទេអត់មកឲ្យមីទេ ធឿមអ្នកឯងបាត់ហើយប៉ុន្តែដោយសាររួចខ្លួនទេ មានអ៊ីលមូហើយអត់មូបលិកទេអត់ដល់ទៅគេទេ អល់ឡោះនឹងសួរអាល់មុនគេសួរយកទៅសួរមុនណាសួរមុនសួរលិនសួរទួនទាំងអស់មុនមីទៀតអញ្ចឹងមីយ៉ាងដែរពីលមីណាបដោះពោះមួយយឺមួយឲ្យរួចអំពី អាសបអល់ឡោះហ្នឹងអល់ឡោះនឹងឲ្យយើង រួចពីអាសបហ្នឹងដែរអញ្ចឹងហៅគាត់មកមីណាមករៀនមកបានទួនយើងមកជួយ ដោយមិនដឹងស្រាប់ហើយទួនគាត់មានពេលគាត់សុខចិត្តចំណាយពេលវេលាដើម្បីជួយដើម្បីអីសង្គ្រោះសង្គ្រោះយើងអំពីនរកយហណានរកាទេមិនណាអត់មានទូចទេណាតិចច្រឡំថាអត់អីដូចទឹកស្កទឹកណោតគោស្កណោតអត់អីលើសអំពីអាស័ព្ទដែលមានក្នុងទុនយ៉ាអីព្រៀបអត់បានទេនរកាកុំថាចង់សាកកុំអីកុំអសោះវ៉ាន់អ៊ូសប៊ីលេះមានសិលដៅមហាក្តៅអញ្ចឹង យើងដឹងហើយថាអ្វីដែលយើងត្រូវរៀមខ្លួនរៀបខ្លួនមែនណាទី1យើងប្រហែលជា3 4ខែទៀតដល់រ៉ម៉ាដនទៀតអីចឹងយើងត្រៀមខ្លួនយើងរៀនឡូវឥឡូវយើងអត់តន់ស្លាប់ទេអញ្ចឹងយើងត្រៀមខ្លួនរៀនដោយសារទួនទួនព្រមទាំងលិនមានឱកាសលិននឹងជួយដើម្បីមកផ្ដល់អ្វីដែលលិនមានតិចតួចដល់មីមីយើងបងប្អូនយើងអស់ដើម្បីឲ្យយើងបានស្លាមាតនៅក្នុងលោកីនេះហើយនឹងស្លាមាតនៅថ្ងៃអាគិរ៉ាត់ខាងមុខអ៊ីនសាអល់ឡោះ ជាមួយនឹងការការណាសិហារបស់លិនបើសិនតែមានការខុសឆ្គងនៅសូមអាពីមីមីទាំងអស់ហើយបងប្អូនយើងទាំងតបតបព្រមទាំងអ្នកដែលបានស្ដាប់នៅគេហដ្ឋានក្តីជាមួយនឹងសូមបញ្ចប់តែប៉ុណ្នេះវ៉ាប៊ីឡាហ៊ីតោហ្វីហ៊ីដាយ៉ាសឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុវ៉ាឡៃគុំសឡាមវ៉ារ៉ាហ្មាតុលឡាហ៊ីសូមអាបាកូនដល់ស្ដាប់សំសុខសលេះដែលបានដល់ជាដំបូងគេទីពិសេសជំនួយធ្វើយ៉ាងម៉េចឲ្យជ័យនឹងទទួលបានជឿពីអល់ឡោះសុផានវ៉ាតាឡា យាអញ្ចឹងពាក់ព័ន្ធជាមួយនឹងមុខកុំវិញនេះគឺដូចគឺវាភ្ជាប់ទៅនឹងការរៀនរបស់ប្រិវ័យរាល់សប្តាហ៍